ដោយស្មងបើអ្នកកំឡោះសំស្ សំចាយដោយស្មោបេះដូងស្រស់ស្រស់ចូលមកចោលណាអូទេមុននឹងសារវាស្ដាយតាប្រមីមេ some small